ក្រោយជំពាក់លុយគេច្រើនពេលនេះ Pancake ប្រកាសរើសប្តីថ្មីត្រូវមានលក្ខណៈសម្បត្តិ3ចំណុចរឿងរ៉ាវស្នេហាប្រេះឆារបស់ពិធីការនីប្រចាំកម្មវិធីកំសាន្ត Three Fun Pancake មិនខានដែលកាលនោះតារាស្រីរូបនេះបង្ហោះ live វីដេអូផងបង្ហោះសារលើ Facebook ផង ប្រកាសក្តែងក្តែងថាប្តីបានក្បត់ចិត្ត ទៅលួចមានអ្នកថ្មី រហូតផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមខណៈពួកគេទាំងពីរទើបតែចូលរោងការតាមប្រពៃណីជាមួយគ្នាបានប្រមាណជាង1ខែប៉ុណ្ណោះជុំវិញរឿងស្វាមីក្បត់ចិត្តនេះ Pancake ក៏ធ្លាប់បានទម្លាយតាមរយៈការ live វីដេអូនិយាយក្តែងក្តែងទាំងឈឺចាប់ពេញទ្រូងឲ្យដឹងថាជនទី3ដែល ជាបុរសដូចគ្នា ជាអ្នកបំបែកបំបាក់ប្តីជាទីស្រឡាញ់ចេញពីទ្រូងគឺជាមនុស្សដែលនាងទុកចិត្តបំផុត ជាមនុស្សនៅក្បែរខ្លួនដែលនាងគោរពបំផុតហើយក៏ជាមនុស្សដែលរាប់អានគ្នាដោយបងប្អូនក្នុងក្រុមគ្រួសារតែមួយដែរយ៉ាងណាមិញមកដល់ពេលនេះ មើលទៅ pancake ក៏ហាក់ជាកាត់ចិត្តពីអតីតស្វាមីលែងនឹកនាស្ដាយស្រណោះហើយងាកមកខំប្រឹងរកលុយដើម្បីអនាគតវិញ ក្រោយពីធូរស្រាលអារម្មណ៍ឡើងវិញ ថ្មីថ្មីនេះ pancake បានបង្ហោះសារមួយដែលមហាជនចាប់អារម្មណ៍ឃើញថា សារនោះទំនងជានាង បើកភ្លើងខៀវដល់អ្នកថ្មី ដែលស្រឡាញ់នាងពិតប្រាកដ Pancake សរសេររៀបរាប់លើ Facebook ថា បើអ្នកណាចង់ស្រឡាញ់នាង មិនចាំបាច់មានលុយឡានអ្វីនោះទេគឺត្រូវការ តែ3ចំណុចប៉ុណ្ណោះស្រឡាញ់ខ្ញុំមិនបាច់ចំណាយអីច្រើនទេគ្រាន់តែផ្ដល់ស្នាមញញឹមភាពស្មោះត្រង់កម្លាំងចិត្តសម្រាប់ខ្ញុំ គ្រប់គ្រាន់ហើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ